ចេះកូនចង់ចង់បើគាត់ថាយើងរៀនតែឯងហ្មងអត់ទៅទេអត់អត់មានគ្រូរៀនអត់មានគ្រូមិនងាយចេះដែរបាទអត់ទៅចេះទេពេលយើងរៀនអជាមួយគេដាក់ទៅនេះបើខ្ញុំចង់រៀនចង់រៀនទៅពីគាត់ហ្នឹងបានចេះតែប៉ុណ្្នឹងទៀតខ្ញុំអស់ចិត្តមើលដែរងងខ្ញុំចង់ចេះគូពណ៌ខ្លាំងហ្នឹងទេខ្ញុំដើរទៅដើរថាតាមហ្មងអត់តាគេតែគូពណ៌ខ្ញុំគឺខ្ញុំចង់ធ្វើទៅហ្នឹងដើម្បីយើងក៏ đôi tụi mai ghê à anh ấy cộng này ở đây mà tôi giờ qua anh nó kêu mà mưa anh ấy dừng đặt một chạc kêu kìa bây giờ còn còn nó kêu dừng đặt lái dừng đặt mưa đây còn đang ông ngủ hai đàn một kêu mà mưa đo lái nha, thà thì cái kêu mà mưa ở à, chú cái á đó giúp cho mà kêu mà mưa <laughs> là mưa đi tiếp từng mà chứ không សិនអាអាឡាធំធំអញ្ចឹងវាវែងប្រឡោះវាមកពីក្រុមមួយកដាតែមួយអញ្ចឹងហើយចាំយើងចូលចូលចូលតាមយើងសាប់មកអចូលឡោះចូលវិញហើយខ្ញុំតាមមុនចូលមកទៀតទេញឹកល្អណាស់ហើយអត់តាមទៀតហើយយើងដាក់មកយកទេហ៎ទៅទៅមកចូលគ្នាមកចូលគ្នាតាមពិតអានេះឲ្យគេឲ្យវាចូលគ្នាណាទីទីតាមពិតគេយកដាក់ហ្នឹងទៅចូលយកគ្នាហើយទៅតាមតែ យកបាយខ្លួនឯងបានតាមពិតបើខ្ញុំទេបងបងខ្ញុំខ្ញុំទៅរៀនបានអឺជាង2នាក់ដែរបងជាងវាបាន2នាក់ពេលដំបូងវាគូដូចខ្ញុំចឹងបើថាដល់ពេលដល់ពេលជួបមានតាតាហើយគឺវានៅដែរជាងខ្ញុំឥឡូវគេចេញទៅរកខ្លួនឯងហើយខ្ញុំបរិព្រានបាន2នាក់3នាក់ដែរ3នាក់គេចេញទៅរកខ្លួនឯងខ្លះហើយ អានោះវាចេញគាត់វិធីដើមទីវគ្គហើយទេគាត់គាត់ទៅពេលដែលជួបអត់ទេគេចេញមកខ្លួនឯងដែរគាត់ទៅពេលវាដែរវាគាត់ថាវាបាយពីយើងគឺវាដឹងថាវាមានគំនិតថាបាយពណ៌ឲ្យខ្លាំងហ្នឹងគឺវាយើងរៀនបានមកណាគឺវាបានលឿនហ្នឹងបន្តិចទេវាណាណាវាបាយដល់ខ្លួនឯងឲ្យឲ្យខ្លាំងឲ្យខ្លាំងដើម្បីយើងទៅទៅណាយើងមិនតែប៉ុណ្ណឹងណាពណ៌យើងទៅទៅណាបើយើង បកែពណ៌ទៅណាគេយកដែរពេលខ្ញុំខ្ញុំមុនសុំហ្នឹងខ្ញុំសុំទៅណាគេយកដែរខ្ញុំសុំមិត្តភក្តិខ្ញុំកន្លែងគ្រប់កន្លែងគេយកទាំងអស់គាត់ថាជាងបន្លែខ្ញុំមកមួយគ្នាអញ្ចឹងព្រាទៅរោអញ្ចឹងតែព្រាទៅរោខ្ញុំអត់មកគាត់មកដែរតែមើលខ្ញុំមកពីរនាក់អញ្ចឹងខ្ញុំអត់ចោលគ្នាដល់ណាតែមកតាមលក្ខខណ្ឌខ្ញុំមកអាពេលអត់ការងារតែអត់ទៀត ការងារធ្វើអត់មកទេតាមមកខ្ញុំទៅបងខ្ញុំនិយាយផងខ្ញុំមកពីរនាក់អុយអាយកទៅខ្ញុំមួយខ្ញុំមិនទៅមកយកខ្ញុំជាមួយឆ្នាំដល់ជាងដល់ឡើងក៏មកមួយគ្នាមួយគ្នាតែឥឡូវជាងត្រាំរត់ដូចចង់ហត់